ហើមថប់ថប់បងសែនតក់ស្លុតពេលអូនវាចាំកាយក្រោយនេះស្ងួនចូលរងការនឹងកូនអ្នកនៅទីក្រុងគេជាអ្នកមានគេហ៊ានបំពេញស្ដីដល់ចាស់ទុំដោយអូនបងខំចិត្តមុំ ណាសន្យាទោះជាយ៉ាងណាមិនបោះបង់គ្នាតែពេលនេះយើងត្រូវបែកគ្នាពុំងារឲ្យបងកាត់ចិត្តលែងឲ្យបងគិតពីរឿងអតីតបំភ្លេចអូនចង់ស្ងួនគ្មានអាណិតបងសង្ឃ ប្រងនាងខំស្មងនឹងអូនរាប់ឆ្នាំភ្លេងកាមេបាប្រស្រីរេករាយជួបជុំយកនាងពីខ្ញុំលែងឲ្យបានថែដូចមុនម្នាក់ប្រក្រាបទុំចងដៃនឹងមុំមិនមែន ចិត្តដាច់ម្លេះស្នេហ៍ស្នងឃើញទឹកភ្នែកបងថ្ងៃមង្គលអូនវាស្រែក្របីទឹកស្ទឹងភក្តីសូមជូនពោស្ងួនបើថ្ងៃក្រោយគេធ្វើបាបអូនវល់វៃមករោគស្នេហ៍យើង ចាំទូងបីច្រើនឆ្នាំមិនភ្លេចទេអូនអ្នកស្រែចាំទទួលស្ងួនវល់រស់ជួបជួនស្នេហ៍យើងដូចមុន ណាសន្យាទោះជាយ៉ាងណាមិនបងបងគ្នាតែពេលនេះយើងត្រូវបែកគ្នាពុំមានឲ្យបងកាត់ចិត្តលែងឲ្យបងគិតពីរឿងអតីតបំភ្លេចអូនចង់ ស្ងួនគ្មានអាណិតបងសងប្រងម្នាក់ខំស្មងនឹងអូនគ្រប់ឆ្នាំភ្លេងកាមេបាប្រុសស្រី មិនមែនជាបងស្មុតចិត្តដាច់ម្លេះស្នេហ៍ស្មងឃើញទឹកភ្នែកបងថ្ងៃមង្គលអូនមានស្រែក្របីទឹកស្ទឹងភក្តីសូមជូនពោស្នួនបើថ្ងៃក្រោយគេធ្វើបាបអូនវល់វៃមករោគស្នេហ៍យើង អង្គនៅរងចាំទូបីច្រើនឆ្នាំមិនភ្លេចទេអូនអ្នកស្រែចាំទទួលស្ងួនវល់រស់ជួបជួនស្នេហ៍យើងដូចមុន